បាទជង្គង់ខាងឃុំបងប្អូនបាញ់6ហ៊ុន3បាទស្អាតមានប្រែបាយទេភិកជង្គង់តាន់ណាបងប្អូនបាទធានាជូនសុទ្ធ100%ណាបងប្អូនបាទមិនមែនសិរមិចមិនមែនជាប់ខ្ញុំឆ្នៃធ្វើទេបងប្អូនបាទ